Welcome to Mr. Theofeet, Mr. Jiao Jiao, and Mr. D on the mix. ណាទៅចិត្តពីអ្នកលើឆន្ទៈមិនណាគិតមិនណាខ្វល់តែខ្ញុំក៏គិតទុកខ្ញុំព្រមតែជាការសំណល់សល់ឲ្យខ្ញុំនេះមានតែទឹកនេត្រាខំតាចិត្តខំដាំកាន់តែប៉ាំមនុស្សជាសាវ៉ាតែចិត្តស្មោះស្រឡាញ់ខ្លាំងក៏ជាចាប់កាន់តែខ្លាំងចិត្តជាចាប់ទុកមិនជាប់ដូចជាកង់ដែលដាច់ប្រាំងជ្រុលទៅមុខទុកមិនបានតែណាហើយមិនអីទេបងចង់ប្រាប់ទៅមានមេទៅណាទៅចិត្តជាចាប់កាន់តែខ្លាំងសោះ Young, young, young, young. Please welcome Mr. Ryan on the mix. on the mix. Mr. on the mix. on the mix.